សួស្តីបាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាបន្តទៀតនៅក្នុងម៉ោងសិក្សា ប្រវត្តិវិទ្យារបស់យើងជាបន្តទៀតដោយនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូនឹងលើកយកពាក្យកੰលឹះសំខាន់សំខាន់ចំនួន4 ដែលមាននៅក្នុង ប្រវត្តិវិទ្យាថ្នាក់ទី8របស់បងប្អូន ដែលកំពុង តែសិក្សារាល់ថ្ងៃនេះណាចឹងទេបងប្អូន អាចបើកសិភៅសិក្សាកូនរបស់បងប្អូនបន្ថែមដើម្បីយល់ន័យកាន់តែច្បាស់ឬក៏ដើម្បីជាជំនួយក្នុងការសិក្សារៀនសូត្រណាចឹងទេពាក្យកន្លឹះសំខាន់ទី1 គឺពាក្យកន្លឹះថាអភិជនអភិជន ពាក្យកន្លឹះទី2ពាក្យថាអ្នកចម្បាំងអាជីពពាក្យកន្លឹះទី3គឺពាក្យថាអតិទេពនិងពាក្យកន្លឹះទី4គឺពាក្យថាអាកធម្មជាតិណាអញ្ចឹងទេបងប្អូនយើងនឹងសិក្សាអឺ ពាក្យកន្លឹះទាំង4នេះតើវាមាននៃសេចក្តីយ៉ាងណាណាហើយពាក្យនោះវាមាន ខ្លឹមសារនិងសារៈសំខាន់យ៉ាងដូចម្តេចក្នុងការសិក្សាមកវិជ្ជាមុខវិជ្ជាប្រវត្តិវិជ្ជាអញ្ចឹងបងប្អូនយើងនឹងចូលទៅសិក្សាទាំងអស់គ្នា ចឹងពាក្យទី1គឺពាក្យថាអភិជនចឹងអភិជននេះមកពីពាក្យថាអភិបុរជនអភិប្រែថាប្រសើរប្រសាប្រែថាខ្ពង់ខ្ពស់ណាប្រែថាល្អណាប្រែថាឧត្តមឧត្តមប្រែថាថ្លៃថ្នូរណាប្រែថារុងរឿងណាប្រែថាប្រសើរឡើងណាឬក៏ខ្ពស់ឡើងឬក៏ខ្ពង់ខ្ពស់ណា ជនហ្នឹងគឺជនជនទាំងឡាយណា ជនហ្នឹងគឺជាមនុស្សណាគឺជាមនុស្សគឺជាបុគ្គលគឺជាបុគ្គលអញ្ចឹងសរុបសេចក្តីមកវិញពាក្យថាអភិជន គឺសំដៅទៅលើជនទាំងឡាយណា ដែលមានភាពណាប្រសើរពងពោះណាប្រសើរពងពោះអ្នកដែលមាន អំណាចបុណ្យស័ក្តិណាអ្នកដែលមានអំណាចបុណ្យស័ក្តិ និងកិត្តិយសទ្រព្យសម្បត្តិស្ដុកស្ដំមានគេឈ្មោះនៅ ក្នុងជួររាជការ នៅ ក្នុងសង្គមគេហៅថាពួកអភិជនពួកអភិជនចឹងអភិជននេះ គឺសំដៅក្រុមមនុស្សណាដែលមានកិត្តិយសណាមានអំណាចបុណ្យស័ក្តិមានយសស័ក្តិហើយនឹងមានទ្រព្យសម្បត្តិស្ដុកស្ដំនៅក្នុងជួររាជការជួររាជការ ដែលវាខុសអំពីកហបតីកហបតីយើងប្រែឲ្យស្ដាប់ថាពុសិទ្ធិតែពុសិទ្ធិនោះគឺអត់មានតួនាទីឬក៏អត់មានការកាន់កាប់ក្នុងតំណែងរាជការទេណាបើកាន់កាប់ក្នុងតំណែងរាជការទៅពួកកហបតីคล้ายទៅជាអភិជនអភិជនចឹងកាលពីសម័យជាន់ដើមឬក៏សម័យកាលបុរាណ ពួកអភិជនគឺគេរាប់អំពី ត្រឹមចវាយស្រុក ក្រុមគ្រួសារចវាយស្រុកមកដល់ស្ដេចត្រាញ់ដល់មន្ត្រីក្នុងវាំងហើយនឹងដល់រាជរាជវង្សានុវង្សនៅក្នុងរាជវាំងសុទ្ធតែជា ក្រមអភិជនទាំងអស់ក្រមអភិជនទាំងអស់ចឹងទេបងប្អូនលោកគ្រូមានរូបអភិជនកូនអភិជន របស់អឺរ៉ុបនេះគឺជាស្ត្រីអភិជនមួយរូប នៅក្នុងសង្គមអឺរ៉ុបដែលនាងនឹងប្រហែលជា ជាជាប្រពន្ធរបស់មេតបឬក៏អាចជាស្ត្រីនៅ ក្នុង ត្រកូលមេតបធំ របស់អឺរ៉ុបអញ្ចឹងបងប្អូនសង្កេតមើល រូបរាងពណ៌សម្បុរសម្លៀកបំពាក់ហើយនិងរឹកពាគឺបងប្អូនអាចសម្គាល់ថា គឺជាជនខ្ពង់ខ្ពស់គឺជាជនដែលល្អខុសពីរាជសាមញ្ញរូបខុសពីពលរដ្ឋធម្មតាណាចឹងគឺលក្ខណៈសម្គាល់អភិជនចឹងសរុបមកវិញអភិជន គឺសម្គាល់ទៅលើជនទាំងឡាយណា ដែលប្រសើរខ្ពង់ខ្ពស់ណាដែលឧត្តមឧត្តមដោយចរិយាសម្បត្តិណាឋានៈជីវភាពគ្រួសារកិត្តិយសមុខតំណែងនិងការប្រព្រឹត្តល្អនោះទើបជាអភិជនមិនមែនសពថ្ងៃអ្នកខ្លះតាំងខ្លួនឯងជាគ្រួសារអភិជនណាដឹងដឹងបានការតែងតាំងហ្នឹងពីនោះណាមកទេ គឺតែងតាំងដោយខ្លួនឯង សន្មត់ឲ្យខ្លួនឯងចង់សំញែងគេថាខ្លួនឯងហ្នឹងជាក្រុមគ្រួសារជាពូជពងអ្នកពងខ្ពស់ណាតែពុំបានទទួលការ ទទួលស្គាល់ឬក៏ការ សន្មត់ពីមហាជនទេគឺសន្មត់ខ្លួនឯងហើយសំញែងសំញែងគេនៅក្នុងសង្គមហើយប្រព្រឹត្តចរិយាមាយាទនឹងមិនល្អផង មិនត្រឹមត្រូវថ្លៃថ្នូរផង ក៏ទៀមទាឲ្យគេនឹងសន្មត់ទទួលស្គាល់ថាខ្លួនឯងអភិជននេះគឺជារឿងខុសឆ្គងមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្នចឹងយើងចូលពាក្យកន្លឹះទី2តែមុននឹងចូលពាក្យកន្លឹះទី2លោកគ្រូឲ្យមើលវិមានឬក៏ប្រាសាទឬក៏ផ្ទះណាភូមិគ្រឹះរបស់អភិជន ចឹងអភិជនបងប្អូនដឹងហើយគេមានទ្រព្យសម្បត្តិគេមានយុស័កអំណាចធំអញ្ចឹងទេទ្រព្យសម្បត្តិគេក៏សម្បូរហូរហៀដែរណាទន្ទឹមនឹងទ្រព្យសម្បត្តិសម្បូរហូរហៀក្រុមអភិជនសម័យបុរាណពិសេសមជ្ឈមសម័យហ្នឹងគេមានអ្នកបម្រើឬក៏អ្នកស៊ីឈ្នួលណាធ្វើកិច្ចការឲ្យគេណាឲ្យគេចុះបងប្អូន សង្កេត មើលទាំងអស់នេះគឺសុទ្ធតែជាឈ្នួល ឈ្នួលដែលមកបំរើត្រកូលអភិជនដើម្បីបានប្រាក់កម្រៃឬក៏ដើម្បីបានអាហូបម្ហូបអាហារឬក៏ដើម្បីបានស្នាក់អាស្រ័យជាមួយនឹងគ្រួសារអភិជន ក្នុងនាមជា ជាអ្នកបម្រើជាដើមរូបភាពហ្នឹងគឺជារូបភាពនៅ ក្នុងសង្គមអឺរ៉ុបនាមជ្ឈមសម័យបង្ហាញអំពីជីវភាពរបស់ អភិជននិងក្រុមបំរើនៃអភិជនអញ្ចឹងយើងមើលចូលពាក្យកន្លឹះទី2ពាក្យថាអ្នកចម្បាំងអាជីពអ្នកចម្បាំងហ្នឹងគឺទីហ៊ានទីហ៊ានឬក៏អ្នកប្រយុទ្ធអាជីពអាជីពហ្នឹងគឺមុខរបរអញ្ចឹងអ្នកចម្បាំងអាជីពមានន័យថាអ្នកដែលយកមុខរបរធ្វើទីហ៊ានឬក៏ យកការច្បាំងហ្នឹងធ្វើជាមុខរបរដើម្បីប្រកបការចិញ្ចឹមជីវិតចិញ្ចឹមជីវិតក៏ប៉ុន្តែ អ្នកច្បាំងអាជីពនេះគេប្រើទៅតាមការសម័យណាការសម័យបុរាណគេសំដៅលើទាហានស៊ីឈ្នួលធ្វើសង្គ្រាមណាឹងកាលពីសង្គមបុរាណគ្មានទេទីហ៊ានអាជីពឬក៏ទីហ៊ានអចិន្ត្រៃយ៍ ចិន្ត្រៃយ៍គឺមានតែទាហានស៊ីឈ្នួលទាហានស៊ីឈ្នួលដូចជានៅ ក្នុងសង្គ្រាមសម័យបុរាណគឺដូចជារដ្ឋអាតែនរដ្ឋស្ប៉ាតាអីជាដើមហ្នឹងពេលដែលកើតចម្បាំងរាំងជលជាមួយរដ្ឋដតីដូចជាពាក់ដូចអីជាដើមហ្នឹង គឺប្រកាសប្រកាសរោគទាហានប្រកាសរោគទាហានដោយឲ្យថ្លៃឈ្នួលណា ថ្លៃឈ្នួលក្នុងការប្រយុទ្ធណារហូតដល់ឈ្នះនឹងក៏មាន ថ្លៃឈ្នួលបន្ថែមឬក៏ប្រាក់រង្វាន់លើកទឹកចិត្តអសង្គមខ្មែរយើងកាលពីសម័យអង្គរនិងមុនអង្គរក៏មានទាហានស៊ីឈ្នួលដែរដូចជាខ្មែរយើងយកទាហានចាមទាហានសាមឬក៏ទាហានសៀមហ្នឹងយកមកបម្រើក្នុងអឺ ជួកងទ័ពណាដើម្បី ធ្វើសង្គ្រាមជាដើមដោយឲ្យថ្លៃឈ្នួលធ្វើសង្គ្រាមអញ្ចឹងពីសម័យបុរាណគឺអត់មានទាហានដែលឈោជើងជាអចិន្ត្រៃយ៍ទេគឺមានតែអាមាតវាំងឬក៏កងអង្គរៈទេដែលមានអាជីពណាជាជាអ្នកការពារមហាក្សត្រឬក៏អធិរាជផ្ទាល់តែក្រៅពីហ្នឹងគឺទាហាន កែនបានមកដោយការកែនដោយការចាប់បង្ខំហើយនឹងរើសទាហានស៊ីឈ្នួលណាទាហានស៊ីឈ្នួលនេះជួនកាលអជាទាហាន របស់ជាតិសាសនោះផងឬក៏ជាតិសាសដតីផងណាក៏គេអាចរើសមក ធ្វើជាហាន ទាហានស៊ីឈ្នួលដែរតែពាក្យនេះបើប្រើបច្ចុប្បន្នអ្នកចម្បាំងអាជីពនោះគឺសំដៅលើកងទ័ព អសពថ្ងៃនេះឯងដែលដែលដែលមុខរបរគឺជាទាហាន គឺជាអ្នកចម្បាំងហើយទទួលប្រាក់ខែពីរដ្ឋណាជាអចិន្ត្រៃយ៍ជាអចិន្ត្រៃយ៍ណាចឹងទេទាហានទាហានស៊ីឈ្នួលលែងមានហើយណាអ្នកចម្បាំងអាជីពនោះគឺសំដៅលើទាហានរបស់រដ្ឋតែម្ដងណាប្រើ ចំពោះបរិបត្តិសប្ដថ្ងៃ កាលពីសម័យមុនទាហានខ្មែរយើងភាគច្រើនមិនមែនជាទាហានអាជីពទេណាគ្រាន់តែជាទាហានដែលត្រូវបានកែនឲ្យធ្វើសង្គ្រាមដងកាលតែប៉ុណ្ណោះពេលដែលចម្បាំងចប់សពគ្រប់ទាហានទាំងឡាយនោះក៏ត្រូវរំសាយទៅកាន់លំនៅឋានរៀងរៀងខ្លួនទាហានទាំងអស់នោះពុំបានប្រាក់បៀវត្សទេគឺមានតែប្រាក់រង្វាន់លើកទឹកចិត្តនៅពេលដែលសង្គ្រាមឈ្នះប៉ុន្តែបើសង្គ្រាម ចាញ់ធ្ងន់ធ្ងរគឺពុំបានរង្វាន់ឬប្រាក់កម្រៃទេណាហើយទាហានអាជីពនេះទើបតែកើតមាននាសម័យមជ្ឈិមសម័យហើយនឹងសម័យទំនើបតែប៉ុណ្ណោះចឹងបងប្អូនយើងចូលពាក្យថាអតិទេពអតិទេពអតិបុគ្គទេពណាអតិ អតិអតិនឹងប្រែថាខាងដើមប្រែថាជាអាចជាអាចដែលប្រែថាចម្បង ប្រែថានាំមុខគេ ប្រែថាជាហេតុបណ្ដាលឲ្យកើតអ្វីបន្តទៀតណាចឹងទេទេពទេពនោះគឺសំដៅលើទេវៈពួកអមនុស្សដែលមានរិទ្ធដែលមានរិទ្ធអំណាចចេស្តាបារមីខ្លាំងហ្នឹងហៅថាទេពចឹងអតិទេពសំដៅទៅលើ ទេពឬទេវៈទាំងឡាយណា ដែលជាចម្បងលើសទេពទាំងពួង ឬក៏ហៅថាទេពតាខាងដើមទេពតាមុនគេបង្អស់ទេពតាដើមមុនទេពតា ដំបូងគេបង្អស់ហ្នឹងឯងហៅថាអតិទេពចឹងបើតាមនៃដែលបងប្អូនណាកំពុងតែរៀននេះអឺឪពុកម្ដាយយើងក៏ជាទេពតាដែរ ជាទេវតាឬក៏ជាអតិទេពដែរណាត្បិតលោកទាំងពីរគឺជាទេវៈខាងដើមដែលឃុំក្រងណាបីបាច់ថែរក្សាបងប្អូនបង្ហាត់បង្រៀនបងប្អូននិងណែនាំបងប្អូនមុនគេបង្អស់ណាមុននឹងបងប្អូនទទួលការអប់រំពីគ្រូអាចារ្យពីញាតិមិត្តពីបងប្អូនពីណាពីណាផ្សេងណាអញ្ចឹងហើយ ពួកម្ដាយយើងក៏ជាអតិទេពដែរណាកុំភ្លេចអតិទេពនៅក្នុងផ្ទះចឹងពាក្យកੰលឹះមួយទៀតបងប្អូនឃើញអត់គេទៅសេថាពាក្យថាអាកធម្មជាតិអាកធម្មជាតិអាកមានន័យថាជាពុនជាពុនជាបណ្ដាការ ជាអសួយសាដែលកំណត់ដែលកំណត់ដាច់ខាតត្រូវតែបងត្រូវតែប្រគល់ណា ហើយធម្មជាតិហ្នឹងគឺសំដៅទៅលើវត្ថុឬក៏របស់ដែលដែលប្រជាជនអាចរកបានពីធម្មជាតិណាដូចជាអីខ្លះដូចជាអីខ្លះដូចជាស្រូវណាដូចជាស្រូវដូចជាត្រីសាច់ដូចជាបន្លែផ្លែឈើដូចជាគ្រឿងក្រអូបដូចជាឈើខ្លឹមមានតម្លៃ ដូចជាសត្វពាហនៈក្នុងស្រុកក៏ក៏មានសត្វពាហនៈក្នុងព្រៃក៏មានដូចជាសត្វកងោកសត្វខ្លាសត្វចាមរីហើយនឹងអ្វីផ្សេងទៀតណា ដូចជាគុជដូចជាអ្វីដែលកើតអំពីធម្មជាតិហ្នឹងគឺ គឺជាអាករធម្មជាតិ យើងហៅថាអាកធម្មជាតិណាត្បិតត្បិតប្រជាជនឬក៏អ្នកទាំងទាំងនោះអាចយករបស់ទាំងអស់នោះបងពុនចំនួនប្រាក់បានណាបងពុនចំនួនប្រាក់បានបើសិនជាប្រជាពលរដ្ឋនោះគាត់គ្មានលុយដែលគ្មានលុយឬក៏គ្មានប្រាក់កាសឬក៏មាសណាដែលសម្រាប់ចាយវានឹងយកទៅបន់ពុនក៏អ្នកទាំងនោះអាចយករបស់ អស់ទាំងនេះជំនួសបានឧទាហរណ៍ថារត់ឲ្យបង់5តម្លឹងណាចឹងទេជនជាតិភាគតិចដូចជារស់នៅតំបន់ភ្នំតំបន់ពងរៀបឧទាហរណ៍ថាមណ្ឌលគិរីជាដើមគាត់អាចដែរចាយប្រាក់ផងណាគាត់បង់ពន្ធយ៉ាងម៉េចគឺគាត់គាត់អាចបង់ពន្ធជា អាករធម្មជាតិដោយយកក្រវាញរោគក្លឹមចិនឬក៏ ទឹកឃុំឬក៏ឱសថអីជាដើមទៅថ្វាយរាជការឬថ្វាយរាជាទៅគឺចាត់ទុកថាបានបងពុនជូនរដ្ឋរួចហើយ ចឹងបងប្អូនឃើញរូបនេះ គឺជារូបអតិទេពនរាយឬហៅថាអតិទេពវិស្ណុអតិទេពវិស្ណុចឹងអតិទេពវិស្ណុនេះគឺជាអតិទេពចម្បង ក្នុងសាសនាព្រាហ្មណ៍ណាត្បិតអតិទេពវិស្ណុនេះ គឺជាអវតារឬក៏ជាទេវតាខាងដើមដែលនាំឲ្យកើត ទេវៈឬក៏ទេវតាផ្សេងៗបើបងប្អូនមើលក្នុងរឿងអឺ វិស្ណុពូរ៉ាន់បងប្អូននឹងឃើញហើយថាព្រះវិស្ណុគឺជាអតិទេពចម្បងត្បិតអីអតិទេពវិស្ណុបង្កើតជាអតិទេពព្រំបង្កើតជាអតិទេពសេវៈនិងបង្កើតទៅជាទេវៈដែលជាអិសី8អង្គបន្តទៀតណាដូច្នោះហើយវិស្ណុគឺជាអតិទេពណា តែបើបងប្អូនកលេចមើលកម្ពីដែលដែលលើកដំកើងអតិទេពអេសូដូចជារឿងគីណេសខាន់ស្រីរបស់ឥណ្ឌាគឺអតិទេពសេវៈនេះក៏បង្កើតអតិទេពផ្សេងផ្សេងដែរដូចជាញើសណាការតាំងតបៈរបស់សេវៈហ្នឹងធ្វើឲ្យស្រក់ញើសញើសហ្នឹងក៏คล้ายជាទេវៈមួយអង្គណា ពេលដែលពេលដែលសេវៈជ្រុះសរសៃសក់សរសៃសក់នោះក៏ខ្លាចជាអតិទេពដល់កាយខូខើមួយដែលមានរូបរាងដូចសិវៈដែរតែមានមុខខ្មៅអញ្ចឹងគឺជាអតិទេពគឺជាអតិទេពចឹងទេសម្រាប់សាសនាព្រាហ្មណ៍តែ សម្រាប់ជនជាតិនៅ មជ្ឈមបូព៌ាពិសេសជនជាតិក្រិចជនជាតិអេស៊ីបក៏គេមានអតិទេពរបស់គេដែរផ្ទាល់ខ្លួនរបស់គេដែរតែអតិទេពរបស់គេមិនមែនវិស្ណុមិនមែនសេវៈមិនមែនព្រំ ទេគេមានអតិទេពផ្ទាល់ខ្លួនគេ គឺនេះគឺជាអតិទេពសិស្សអតិទេពសិស្សគឺជាអតិទេពធំជាងគេ របស់ក្រិចដែលអតិទេពសិស្សនេះសោយរាជនៅលើមហាមេឃហើយគ្រប់គ្រងលើអតិទេពដទៃទៀតអតិទេពសិស្សឬក៏ទេវៈសិស្សនេះគឺគឺគង់ណាគង់លើរាជរដ្ឋដែលជាព្រះអាទិត្យណាគង់លើរាជរដ្ឋគឺព្រះអាទិត្យហើយតែងតែបបំភ្លឺផែនដីហើយអតិទេពសិស្សនេះមានរិទ្ធអំណាចដ៏អស្ចារ្យណាណាអាចមានអឺ កងចាក់ហើយនឹងមានកម្មរន្ទះនឹងធ្វើជាអាវុធអញ្ចឹងនៅក្នុងជំនឿរបស់ក្រិចអតិទេពសើគឺជាអតិទេពចម្បងឬក៏អតិទេពធំជាងគេទាំងអស់ហើយបងប្អូនបងប្អូនកលេចមើលទៅអេស៊ីបក៏គ្មានអតិទេពរបស់គេដែរណាចាំអតិទេពមានច្រើនទៅតាមជំនឿរបស់ជាតិសាសន៍មួយមួយដូចជាចិនអញ្ចឹងគេមានជំនឿ ថាអតិទេពគេក៏មានដែរមានអតិទេពផ្សេងផ្សេងដូចជាព្រះយូឡាយក៏ជាអតិទេពចម្បងដែរកុងស៊ីអ៊ីមក៏ជាអតិទេពមួយដែរគឺអាចបង្កើតអតិទេពផ្សេងផ្សេងទៀតទៅតាមជំនឿផងអូខេអញ្ចឹងសម្រាប់ម៉ោងសិក្សានេះយើងឈានដល់ទីបញ្ចប់ណាតែត្រឹមហ្នឹងដូច្នោះបងប្អូនយើងនឹងបន្តសិក្សាពាក្យកលឹះសំខាន់សំខាន់ ជាមួយគ្នាជាបន្តនៅវីដេអូក្រោយសូមបងប្អូនយកចិត្តទុកដាក់និងចូលរួមទាំងអស់គ្នាហើយក៏សូមចែករំលែកវីដេអូនិងចំណេះដឹងដែលបងប្អូនបានរៀនជាមួយលោកគ្រូទៅកាន់មិត្តភ័ក្តិបងប្អូននិងអ្នកទាំងឡាយណាដែលបងប្អូនគិតថាគួរតែចេះដឹងចំណេះដឹងទាំងអស់នោះជំពរសុខភាពល្អហើយថែទាំសុខភាពយើងនឹងជួបគ្នានៅម៉ោងសិក្សាក្រោយជំរាបលា ទាំងអស់គ្នា